រឿងបន់បានធ្វើរាល់ថ្ងៃក្រំតែមិនទាន់មានពិធីបន់ពិធីហ្នឹងពេលខ្លះពិធីខ្លះធ្វើឲ្យតែល្អមើលតែបើថាបានបន់មិនសូវបានបន់ទេណាញោមខ្លះធ្វើតែពិធីក៏ប៉ុន្តែបន់អត់សូវបានទេខ្លះបន់ដោយគ្មានពិធីនឹងក៏ប៉ុន្តែបានបន់ច្រើនហេតុអីបានអាត្មាថាធ្វើបន់ខ្លះក្រំតែជាពិធីហើយអត់សូវបានបន់ ញាតញោមអើយកលែងខ្លះធ្វើបនបោះធៀបបោះប្រូក្រាមហៅភ្ញៀវសត្វតែ2 2000នាក់3000នាក់ភ្ញៀវគេមកអឹកកថឹកឡានម៉ូតូឯងឲ្យច្រើនកោះកហើយដល់ពេលបនម៉ែជួលសិតតអកកដងຕົកវិលស្រាឲ្យពេញពេញຕົកណាញោមហ្នឹងហើយ ស្រែពេញពេញតុកពេលដែលវន់ទាថ្វាយអង្គមស្រោចទឹកម៉ែស្រោចទឹកឪជូនគាត់ប្រហែល50ម៉ឺនក៏អើមកកាផ្លេហើយក្រែអស់ប្រហែលក្រែអាមួយ150ហើយពូកម៉ានពូកអាតម្លៃ50រៀលដល់តែគិតទៅម៉ែពេលវន់ទាមិនបាច់ជូនគាត់ច្រើនពេកទេពួកអស់លើក្រែហ្នឹងក៏វាច្រើនហើយអស់លើពូកនោះក៏វាច្រើនហើយហ្នឹងអ្នកអំពេញគេនិយាយថាច្រើនអញ្ចឹងតែម្នាក់កំពុងស្ទួយច្រើន ណាញោមណាអ្នកកំពុងស្ពឺថាអេក្រែនោះអស់30ម៉ឺនជាងទៅហើយអាពូកនោះក៏វាថ្លៃទៅហើយហើយអាបោះស្បុកជួលមកស្រោចទឹកគាត់ហ្នឹងក៏វាច្រើនទៅហើយហើយអាសម្លៀកបំពាត់មកលឿនពាក់គាត់មកកាផ្លេហ្នឹងក៏ច្រើនហើយឥឡូវហ្នឹងដាក់ជូនគាត់ទៅ50ម៉ឺននោះបានហើយដាក់សល់ប្រមាណយើងចាត់ចែងទៅលើនោះអកកដងថ្លៃអកកដង5 600ដល់ហើយហើយហើយអា អាបដាប់បដាប់មហូបមហាដែលយើងទទួលភ្ញៀវហ្នឹងមកຕົកលេងសិតតាហាទៅ60រៀលឯណោះហ្នឹងហើយអញ្ចឹងហើយហើយនៅអាភេសជ្ជៈគេណូណាអាភ្ញៀវមុំមុំដាក់ទៅទឹកក្រូចទឹកក្តៅឬក៏ទឹកសុទ្ធអីហ្នឹងបានហើយតែនៅអាភ្ញៀវពិសេសហ្នឹងណាញោមដាក់ឯតង្កេះតង្កេះនោះទៀតអូយដល់ដល់ពេលកលេងមកមើលប្រសង់នេះវិញអើយប្រសង់បាច់នេះទេមិនបាច់ទិញសាដកអីចំណាយអស់ច្រើនហើយកុំទិញសាដកហ្នឹងហើយកុំទិញសាដកមកអី ហ្នឹងហើយពោះលោកអត់មានធ្វើអីផងមកតែសោតមុនពេលល្ងាចបន្តិចព្រលឹមឡើងមកឆាន់ស្រាប់ហើយសោតធေါ်បាំងស្គលបន្តិចរុំតាបច្ច័យធូបទៅបានហើយមិនបាច់ដាក់សាដកឬអីនេះខ្លាចខានណាញោមនឹងគ្រាន់តែធ្វើពិធីគ្រាន់តែបង្អួតបង្អគ្រាន់តែឲ្យកក្រឹកកក្រែងទេ តែដល់ពេលប៉ិតប្រកាសនោះ ពុំសូវជាបានបនប្រមាណបុរាណលោកបានពោលថាកុំធ្វើឲ្យតែល្អមើលតែអត់ល្អស៊ីកុំលហឹកលហៈខាងក្រៅឲ្យលហេមលហាមខាងក្នុងណាញោមញោមអើយតោះនេះលហឹកលហៈខាងក្រៅនោះអូកម្មវិធីវិញនិយាយពីថាមើលទៅសម្បើមមែនតែនំងដល់ពេលបនចប់ត្រឡប់ទៅផ្ទះរៀងរៀងខ្លួនសល់លុយឲ្យម៉ែឪ20ម៉ឺនញោម នឹងសល់លុយឲ្យម៉ែឪនឹង30ម៉ឺនហើយទៅបាត់ឈឹងអញ្ចឹងទៅ ដល់ពេលថ្ងៃក្រោយម៉ែឪតេទៅលេង កូនអើយធ្វើបន់ធ្វើអីឲ្យស្ងាត់ឈឹងគ្រប់គ្នាហ្មងហើយណោអត់មាននំគ្នាមកអើតម៉ែអើតអីអេម៉ែឪដឹងស្អីអាតន់ធ្វើបន់ឲ្យថាមិនតន់ធ្វើឲ្យហើយដល់ពេលធ្វើឲ្យនៅតេមករំខានគេទៀតគេមិនសូវមានពេលតនេលើក ទូរស័ព្ទម៉ែឯងម៉ានេះកំតេពេក អញ្ចឹងទៅទៀតណាញោមណាអាហ្នឹងអញ្ចឹងកុំឲ្យណាខ្លួនឯងហ្នឹងទៅណាទៅណី មានពេលមានវេលាដើរស៊ីចាយសប្បាយជាមួយមិត្តភ័ក្តិបនភឿនអាចឈប់សម្រាកពីការងារឆ្លៀតទៅណេះឆ្លៀតទៅ នោះចេះតែមានពេលហើយដល់ពេលមកអើតម៉ែរវល់ឡាការងារខ្ញុំនោះទៅណេះទៅនោះជួបអ្នកនេះជួបអ្នកនោះជួបអ្នកតូចជួបអ្នកធំអាឆ្លៀតជួបអ្នកនេះជួបអ្នកនោះ បានហើយដល់ពេលមកជួបម៉ែនេះជួបមិនសូវបានទេអាជួបឪនេះមិនសូវបានទេ អាហ្នឹងដែលបុរាណលោកថាលហឹកលហៈខាងក្រៅលហេមហាមខាងក្នុងសំដៅទៅលើព្រះរស់ណាដែលនៅក្នុងផ្ទះជាទីសក្ការៈបូជារបស់កូន ប្រុសរបស់កូនស្រីនេះណាយើងគិតកន្លែងនឹងផងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាកុំធ្វើឲ្យតែល្អមើលហ្នឹងអញ្ចឹងដូចជាក្នុង ថ្ងៃនេះមានពិធីចាត់ចែងណាមានពិធីរៀបចំ មានទាំងបោះសបុករៀនទេវតាប្រសង់ទេសនាមើលទៅហំហានណាតែឲ្យឪពុកឲ្យម្ដាយហ្នឹងប៉ុនហើយវហំចឹងដែរទៅណាញោមអូកូនខ្ញុំណាធ្វើប៉ុនហើយជូនខ្ញុំហើយហើយគេបានផ្សល់ទុកម៉ូតូមកគ្រឿងឲ្យខ្ញុំឲ្យនិយាយឲ្យតាអូទីលីសូអាត្មាថាអញ្ចឹងភ័យញោមទិញឲ្យថ្ងៃណាទិញទិញឲ្យមិនទិញអត់អូអាត្មាគាត់ឧទាហរណ៍ណាញោមណា អូកូនខ្ញុំនេះវាទៅហើយនឹងវាទុកលុយឲ្យខ្ញុំអាយាយឲ្យតាម្នាក់មលៀនម្នាក់មលៀនហើយគេផ្ដាំទៀតអូអ្នកអើយគេថាអស់ស្មមានទេទៅគេចាំគេផ្ញើមកទៀត អឺអាណិតកូនដល់ហើយធ្វើបន់អស់មកកណោហើយឆ្លៀតទៅចេញទៅ លាពុកលាម៉ែឲ្យផ្ដាំថាពេលអស់លុយហ្នឹងតេទៅរកគេទៅគេផ្ញើលុយមកគិតទៅចិត្តកូនខ្ញុំ អូយដូចកក់ដូចក្របពេជ្រដូចក្រប មាសហើយចឹងកូនកូនខ្ញុំទៅបកកើតមកអត់ខុសបើសិនល្អអាយ៉ាងយ៉ាងហ្នឹងខ្ញុំចង់អាបកកើតជាតិក្រោយបកកើត10បកកើត20ហ្មងអត់បកកើត5 6អីចឹងណាណែទៅល្អពេកត្រេកអរអញ្ចឹងណាញោមណា ចឹងហើយបានញោមញោមស្រីអាត្មាគាត់ឲ្យពរកូនកូនកូនហ្នឹងហើយគាត់ទឹកភ្នែកទឹកសម្បោម្ដងម្ដងឲ្យអាត្មាធ្វើពិធីស្រោចទឹកនិងជូនគាត់ជារៀងរាល់រដូវភ្ជុំបិណ្ឌឬក៏ថាចូលឆ្នាំគាត់ឲ្យពរកូនថា កូននៅឲ្យតិចតិជុំទៅទីណាកន្លែងណាឲ្យគេអាណិតស្រឡាញ់ហើយកើតជាតិណាណាបង្កើតកូនឲ្យបាន10គ្រប់គ្រប់ជាតិអញ្ចឹងឲ្យមុខអញ្ចឹងឲ្យដូចអញ្ចឹងយល់មក ហើយចោះបើសិនតែយើងបានអាកូនមួយ បានអាកូនពីរមិនបាច់ទេអាចចុះក្អួតអើយមកជាតិហ្នឹងមិនបាច់ជួបគ្នាទេកូនហ្នឹងហើយមែនទេណែមិនបាច់ជួបគ្នាជាអាចុះក្អួតទៀតហ្នឹងហើយមិនបាច់ជួបគ្នាទេអើយចេញមកតែម៉ាក់ម៉ាក់ហ្នឹងនោះអាណាចឹងហ្នឹងចម្រើនពរញាតញោមពុទ្ធបរិស័ទថា ប្រសិនបើយើង ធ្វើពិធីជូនគាត់ហើយនឹងបន្សល់ទុក នៅ អនុសាវរីយ៍នឹងឲ្យបានច្រើនណោះញោមណោះនឹងហើយយើងអាណិតយើងស្រឡាញ់នៅសន្តាន ទឹកប្រតិទឹកចិត្តរបស់អ្នកម្ដាយលោកឪពុករបស់យើងរកនរណានរណាឲ្យល្អជាងឪពុករកនរណានរណានឹងឲ្យល្អជាងម្ដាយនឹងរត់មានទេនឹងកុំឲ្យហឹកភ័ក្រសបាយតែក្នុងកម្មវិធីនេះអស្ចារ្យណាស់ តែដល់ពេលចប់ពីកម្មវិធីទៅនេះធ្វើឲ្យគាត់លះហេមលះហាមខ្វះមុខខ្វះក្រោយ មិនអើតគាត់មិនទេមកសួរសុខទុក្ខគាត់មិនបានដាក់វេនគ្នា មកអើតមកឈ្ងោកគាត់ទេអានឹងឯងគេហៅថាលះហេមលះហាមខាងក្នុងណាញោមយមអើយនេះរឿងឪពុករឿងម្ដាយនេះណាចិត្តជាព្រះមិនដែល ចង់បានអ្វីពីកូនទេ មិនសង្ឃឹមថារាល់ពេលដែលកូនមកលេងគាត់សុទ្ធតែមានតំណប់ដៃមកផ្ញើគាត់ថាមិនបាច់ទេ មានតែទឹកចិត្តនិងបង្ហាញរូបភាពឧស្សាហ៍ឃើញមកអើតមកឈ្ងោកមកលេងគាត់សบายចិត្តណាមែនមែនឯញាតិញោមហ្នឹងហើយសบายចិត្តណាស់ហ្នឹងហើយអញ្ចឹងបានលោកអ្នកប្រាជ្ញលោកលើកឡើងថាសន្តានហរតីនៃព្រះអរហន្តមកលើពួកជនមកចត់យ៉ាងណា ទឹកចិត្តម៉ែឪលើបុត្រធីតាមកចត់អស្ចារក៏យ៉ាងនោះដែរចូលកូនទាំងឡាយកុំវាយតម្លៃទឹកចិត្តប្រពៃនៃពុកនិងម៉ែឲ្យស្មើនឹងទ្រពឬស្មើប្រាក់ខែព្រោះថាម៉ែឪជាព្រះអរហន្តនៅក្នុងលោកនេះពុំមាននរណា ចិត្តកិតប្រាថ្នាមេត្តាពេកពុន លើកូនប្រុសស្រីមានន័យគុណធ្ងន់ ឲ្យស្មើអរហន្តមេត្តាបិតាបើកូនស្វែងរកអង្គព្រះអរហន្តដើម្បីបន្ទុនអោនក្រាបសិរសា កូនត្រូវនឹកដល់មេត្តាបិតាព្រះអរហន្តាស្ថិតនៅក្នុងផ្ទះមេត្តាបិតាចិន្តាបរិសុទ្ធស្ម័គ្រស្មោះលើបុត្រសពចិត្តត្រង់លះកម្លាំងកាយចិត្តជីវិតប្រាក់មាស ចិត្តល្អដោយព្រះវេស្សន្តរសត្រានេះសន្តាននៃព្រះអរហន្តដែលមកលើពួកជនតែងតែ ស្រោចស្រង់ដោយព្រះធម៌ទេសនាប្រាថ្នាឲ្យសត្វលោករួចចាក់ទុកនោះយ៉ាងណាមេត្តាបិតាជាព្រះអរហន្តរបស់កូនប្រុសរបស់កូនស្រី លោកតែងតែមានចិត្តសន្តោសប្រោសប្រណីលើកូនប្រុសលើកូនស្រីគ្រប់គ្រប់គ្នា ទាំងការបង្កើត ទាំងការចិញ្ចឹមទាំងការមើលថែ ទាំងការឧបត្ថម្ភនិងការផ្ចង់ផ្ដាមដោយសម្ភារៈផ្សេងផ្សេងព្រមទាំងនឹករលឹកនឹកភ្នែកទូទុនទៅរកកូនប្រុសទៅរកកូនស្រីសន្តានរបស់លោក តែងតែទូទុនទៅរកកូនប្រុសស្រីគ្រប់គ្រប់រូបទាំងអស់ហ្នឹងហើយយើងអាសូរយើងស្រឡាញ់យើងនឹករលឹកទៅដល់ទឹកចិត្តរបស់លោក តើទៅរកទឹកចិត្តអ្នកណាដតីឲ្យស្មើនឹងលោកឪពុកនិងអ្នកម្ដាយរបស់យើងរកតម្លៃកាត់ថ្លៃពុំបានឡើយ ចឹងហើយបាន លោកអ្នកប្រាជ្ញលោកលើកឡើងថាកូនប្រុសកូនស្រីទាំងអស់ចូលកុំធ្វើឲ្យឪពុកឲ្យម្ដាយនឹងឯងលំបាក ដោយលោកលើកឡើងនៅសេចក្តី ប្រាប់ថាឫស្សីឥតថ្នាំងរកាំងវីមលឺរនោចខែភ្លឺខ្នើតងងឹតសូន ទឹកលិចចុងឫស្សីត្រីក្រៀមស្រកាទឹកលិចចុងស្លាកពើហែលគោកណាញាតិញោមឫស្សីអត់ថ្នាំងរកាំងវីមិនលឺរនោចខែភ្លឺខ្នើតងងឹតសូន ណែរកាំងវេមិនលឺហ្នឹងគឺកូនចៅប្រុសស្រីនឹងឯងកុំធ្វើថ្លង់កុំធ្វើជាមិនលឺរាល់ពាក្យពេចរបស់ឪពុករាល់ពាក្យពេចរបស់ម្ដាយដែលគាត់ដាស់តឿនក្រើនរំលឹករាល់ល្ងាចព្រឹកម៉ែឪទេសនានឹងឲ្យកូនខិតខំហាយឧស្សាហ៍ឲ្យកូននឹងឯងជាយាម ឲ្យកូននឹងឯងប្រឹងប្រែងពីព្រោះថាម៉ែឪប៉ុណ្ណេះចេះតែចាស់ប្រកបណាស់ច្បាស់ជាប្រត់ខត់មិនបាន កូនគ្រប់រូបគ្រប់គ្នាត្រូវតែនាំវិជ្ជាមកដាក់ប្រាណនោះកូនទើបនឹងបានមានអនាគតភ្លឺស្វាងនាពេលអនាគតពីព្រោះថាម៉ែឪមិនមែននៅជាមលុបឬក៏អាចឈរនៅមើលកូនប្រុសមើលកូនស្រីរហូតបានទេ ចឹងគាត់តែងតែទូមានគាត់តែងតែព្រៀនប្រដៅគាត់តែងតែកើនរំលឹកលើកូនប្រុសលើកូនស្រីគ្រប់គ្នាឲ្យមានសេចក្តីជាយាមនិងឲ្យកូននឹងឯងខិតខំកូនចៅប្រុសស្រីពេលដែលឪពុកម្ដាយដាស់តឿនពេលដែលឪពុកម្ដាយពោលប្រាប់តែកូនខ្លះបែរជាធុញថប់បែរជាខឹងស្អប់បែរជាស្ដាប់មិនបានតោះតិច ដើរចេញទាំងដែលមិនបានយកចិត្តទុកដាក់នៅពាក្យពេចន៍របស់លោកនេះហើយគឺរកាំងគឺការទេសនា គឺការទូនមានរបស់ឪពុក ការទូទូមានរបស់ម្ដាយបែរជាធ្វើមិនលឺបែរជាធ្វើមិនដឹងហ្នឹងហើយនឹងកូនចៅប្រុសស្រីទាំងអស់គ្នាត្រូវចាំកន្លែងហ្នឹងទាំងអស់គ្នាហ្នឹងកាលណាដែលមិនស្ដាប់ម៉ែកាលណាដែលមិនស្ដាប់ឪហើយ អ្នកមីក្រូបថយមីក្រូតិចញោមតម្លើងយូរយូរតម្លើងទៅធ្វើអីទេញោមហ្នឹងហើយនេះឯងដែលបុរាណលោកថារកាំងវាមិនលឺត្រង់តែ ពាក្យពេចរបស់ពុកពាក្យពេចរបស់ម៉ែគឺជាពាក្យដ៏មានតម្លៃដែលកូនស្ដាប់មិនបានរនោចខែភ្លឺពេលដែលម៉ែឪនេះឯងបាត់បង់ជីវិតបាននឹកឃើញ ពេលដែលម៉ែឪនឹងឯងដេកឈឺនៅនឹងកាទេលបាននឹកឃើញពេលដែលម៉ែឪប្រើប្រាស់មិនបានពេលដែលម៉ែឪហូបពិសាមិនកើតទៅនឹកឃើញ នេះហើយហៅថារនោចខែភ្លឺណាញាតិញោមណាកូនប្រុសកូនស្រីទាំងអស់កុំចាំដល់រនោចកុំចាំដល់គាត់ឈឺកម្មចាំដល់ពេលដែលគាត់នឹងឯង ដេកដួលនៅកាទេលហើយបាន រលឹកនឹកឃើញមកតបស្នងគាត់សងគុណគាត់យកចិត្តទុកដាក់ជាមួយគាត់វាអត់សូវបាន ផលវាអត់សូវបានប្រយោជន៍អីប្រមាណណាញាតិញោមហ្នឹងឯងចុះដល់តែពេលគាត់នៅមានជីវិតដៃជើងស្មារឹងមាត់នៅឈរកំពុងមាត់នៅចំហកំពុងកនៅឈរនេះហេតុអីក៏ងងឹតបិទភ្នែកធ្វើមិនឃើញម៉ែឃើញមិនឃើញឪ ហើយផ្ដល់នឹងការតបស្នងជូនគាត់នេះតើហេតុអ្វីក៏មើលមិនឃើញ នេះហើយដែលលោកថារនោចខែភ្លឺថ្នោតងងឹតសូន្យទឹកលិចចុងរស័យត្រីក្រៀមសកាអ្នកកូនខ្លះមានទ្រព្យមានសម្បត្តិចាយវាយហឺហាកូនខ្លះនឹងសម្លៀកបំពាក់ស្លៀកពាក់ល្អបរិភោគការទទួលទានឆ្ងាញ់ឆ្ងាញ់ពិសា មិត្តភ័ក្ដិបនភឿនអាចជប់លៀងមិត្តភ័ក្ដិបនភឿនអាចហៅគ្នា ជុំគ្នាបរិភោគរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ប៉និតប៉និតតែសម្រាប់ម៉ែតែសម្រាប់ឪនេះធ្វើឲ្យគាត់ខ្វះមុខធ្វើឲ្យគាត់ខ្វះក្រោយធ្វើឲ្យគាត់នឹងឯងមិនមានសម្លៀកបំពាក់ល្អមិនមានអាហារបរិភោគឆ្ងាញ់ឆ្ងាញ់នេះហើយដែលបុរាណលោកថាត្រីក្រៀមស្រកាណាញាតិញោមណាត្រីក្រៀមស្រកាហ្នឹងហើយយើងពិចារណាគិតមើលទាំងអស់គ្នាថាតើយើងនេះឯងបានហូបចុកព្រោះតែការឧបត្ថម្ភពីគាត់នេះគាត់សុខចិត្តអត់ ងងុយអត់មានពេលវេលាសម្រាកអត់មានសេចក្តីសុខអត់មានពេលដើរលេងសឹងថាអត់មានពេលឯណាសម្រាប់ផ្ដោតសេចក្តីសុខឲ្យខ្លួនឯងទេណែព្រោះណាណាព្រោះតែកូនប្រុសព្រោះតែកូនស្រីព្រោះតែស្រឡាញ់បុតព្រោះតែស្រឡាញ់កូនគ្រប់រូបទាំងអស់ហ្នឹងមានអាហារឆ្ងាញ់ឆ្ងាញ់សុខចិត្តបេះវិចខ្ចប់ ទុកឲ្យកូន មានលុយចាយហ្នឹងហើយគាត់សុខចិត្តសន្សែតសន្សំត្បិតត្បៀតទុកឲ្យកូននឹងឯងប្រើប្រាស់មានសម្លៀកបំពាក់គាត់សុខចិត្តប្រើកាជេកាចាស់ដាច់ដាច់តែឲ្យកូននឹងឯងស្លៀកពាក់ថ្មីថ្មោងឲ្យមើលទៅចោះចំណោមនឹងគេមើលទៅសមនឹងភ្នែកញាត កូនគេរស់នៅសុខស្រួលយ៉ាងណា ម៉ែកលេចទៅកូនឃើញកូន ខ្វះខាតម៉ែកលេចទៅកូនឃើញកូនមិនមាន អ្វីអ្វីល្អប្រើប្រាស់ដូចគេម៉ែកលេចទៅកូនគាត់មិនមានអាហារបរិភោគឆ្ងាញ់ឆ្ងាញ់ដូចគេម៉ែឃើញកូនគេដើរលេងសប្បាយកូនខ្លួនឯងនឹងឯងមិនមានរបស់របរសម្រាប់ជិះឬក៏មិនមានយានល្អដើរទៅណាកំសាន្តសប្បាយដូចគេគាត់រលឹកនឹកភ្នោកទៅដល់ភាពកំសត់លំបាករបស់កូនគាត់សុខចិត្ត ស៊ីឈ្នួលគេទោះជារើសអេតចាយឪពុកធ្វើសំណង់ម្ដាយច្រូតស៊ីឈ្នួលគេ ម្ដាយសុកចិត្តធ្វើខ្ញុំគេក៏ម្ដាយសុកចិត្តដែរពេលកូនកើតមកម៉ែសបាយទោះអត់ប្រាក់ចាយមិនចេញស្ដីខំប្រឹងស៊ីឈ្នួល ប្រឹងរែកដីលំបាក់ម្ដេចក្ដីឥតមានធ្ងោមាន គេសួរថាខំអ្វីម្លេះ ថ្ងៃក្តៅសឹងឆេះមិនចេះចាញ់ម៉ែតបថាព្រោះកូនសំឡាញ់គិតកាញ់រកប្រាក់មិនចង់លហែធ្វើមកដេចកូនខ្ញុំវាពកំព្រាឪតាំងតែពីនៅក្នុងពោះម៉ែខ្ញុំខំបីបាច់ចិញ្ចឹមមើលថែរហូតតលតែឥឡូវនេះឥឡូវកូនខ្ញុំពេញក្រមុំកំឡោះរូបរាងស្រស់បោះមិនសំគិះ ខ្ញុំបានទិញម៉ូតូរហូតកង់មានទាំងឡានឲ្យកូនជិះសុខចិត្តរិះកំណាញ់តែមាត់ឯងតែកូនខ្លះបានទទួលការមើលការខុសត្រូវនឹងទទួលអាហាររូបធម្មនិងប្រាក់ដែលម៉ែហើយនឹងអឺរ៉ុបយ៉ាងលំបាកគ្រាន់តែគាត់ទូនមានឲ្យខិតខំគ្រាន់តែគាត់ទូនមានប្រាប់ថាកូនឲ្យចេះរស់ នឹងចេះប្រើប្រាស់នឹងដើរឲ្យស្របទៅតាមសង្គមគេ តែកូនខ្លះច្រលើមច្រឡំខាមរឹងរូសมันបានធ្វើទៅតាមបង្កប់ពាក្យទូនមានព្រាមប្រដៅរបស់លោកបែរជាគាត់ស្ដីថាបន្ទោសបន្តិចបន្តួច រត់ចាក់ចោលចាក់ចេញម្ដាយពុកដែលនៅចាស់កំព្រីកំព្រាឈឺវេទនាយប់កាត់អត់មាននរណាដងទឹកជូនយប់កាត់អត់មាននរណាគ្រាយប់កាត់អត់មាននរណាគក់ច្របាច់ យកស្កាត់អត់មានណាដាំឆ្នាំសង្កូវជូនគាត់មានរហូតពេលខ្លះ មាន ទឹកភ្នែកហូរស្រក់ចុះឡើងមកលើផែនផ្ពាល់នឹកសំណោះនៅពាក្យពេចន៍ដែលគាត់និយាយទៅកាន់កូនចង់ឲ្យកូនល្អនិយាយទៅកាន់កូនចង់ឲ្យកូននឹងឯងយល់ចង់ឲ្យកូននឹងឯងដឹងអំពីសន្តានចិត្តរបស់គាត់ថាគាត់ចង់មានបំណងឲ្យកូនចម្រើនចង់ឲ្យកូនមានសេចក្តីសុខតែបែរកូននោះឯង បានគិតផ្ទុយអំពីគំនិតដែលគាត់ចង់បាន រហូតដល់គាត់បានពោលនៅពាក្យថាម៉ែកោតចិត្តកូនណាស់ចុះចោលម៉ែចាស់ឲ្យឯកាប្រសិនម៉ែខ្សិនខ្សៃជីវ៉ានណាអូខ្មោចម៉ែយកទៅកប់ណាមួយបើម៉ែប្រែ មិនស្រួលជរាប្រែព្រួលគ្រប់ដណ្ដប់ អ្នកណាដាំថ្នាំស្ងោគូគប់ម្លេះម៉ែនឹងងាប់ដូចឆ្កែឆ្មាហើយគាត់ក៏បានផ្ដាំទៀតថាកូនអើយទៅចុះដេកស្រួលនឹងដេកលក់ស្រួលហូបឈ្ងុយឆ្ងាញ់ពិសាសូមពួកទេវតាឆោកាមាថែរក្សាកូនខ្ញុំផងអ្វីអ្វីក្នុងលោកកើតព្រោះហេតុឃើញច្បាស់ក្រឡែតគុណម៉ែឪ កូនរស់ធំឡើងត្រូវរកផ្លូវសងគុណម៉ែឪទៅត្រូវច្បាប់បើកូនមិនបានសងអ្វីធំដុំកុំតែមាសមុំប្រែក្រឡាប់ចុះចេញពីផ្ទះមិនបានប្រាប់ប្រញាប់តាមប្រុសព្រោះស្នេហា ចំណែកកូនប្រុសក៏ដូចគ្នាកុំធ្វើរឹកពីមនុស្សបាតផ្សា ប្រគល់ខ្លួនប្រានឲ្យស្រីស្រា រកផ្ដាច់សង្ខាចោលម៉ែឪម៉ែឪខំណាស់ចិញ្ចឹម4 10 20ឆ្នាំ កូនបានធ្វើកម្មគេអាស្រូវចុះចេញពីផ្ទះបាត់ភ្លាមទៅ តែឲ្យម៉ែឪនៅសល់អ្វីនេះម៉ែឪណាចិញ្ចឹមមកប្រាថ្នាថាកូននឹងឯងគឺជាកូនល្អម៉ែចិញ្ចឹមកូនមិនចង់បានអ្វីទេ គឺចង់បាន តែមួយមុខគត់ចង់ឲ្យកូននឹងល្អចង់ឲ្យកូននឹងមានបាន ចង់ឲ្យកូននឹងរួចពីភ័យអន្តការក្រលំបាកបានគាត់ចេះតែទូនមានក្រៅរំលឹក កូនត្រូវតែស្ដាប់គុំដល់ពេលគាត់ស្លាប់ហើយមកក្រាបថ្វាយបង្គំនៅចំពោះបាតជើងរបស់គាត់ហើយពោលថាកូនសូមលើកដៃឡើងប្រណម្យដោយការគួសមសំពះឪពុកម្ដាយឲ្យកូនសុំទោសផងទាំងឡាយសុំឲ្យលោកឪពុកអ្នកម្ដាយអត់ទោសសា ខ្លួនកូនមានទោសខុសធ្ងន់ណាស់ទៅលើលោកម្ចាស់អរហន្តា មិនបានបូជាដោយចេតនាគោរពមេត្តាបិតាដល់ឥឡូវដើមហេតុមកតែពីកូនគប់ពៀលរឿងរ៉ាវរូលរៀលបណ្ដាលទៅជាអកតញ្ញូដើរខុសផ្លូវមើលងាយម៉ែឪនៃអាត្មាគិតតែយកចិត្តមិត្តសម្លាញ់ស៊ីចុករសឆ្ងាញ់ឈ្ងុយពិសា តែងតែកំហកកំហែងទាប្រាក់ពីមេត្តាបិតាទៅទិញបាយស្រាចែកភឿនផឹក ស៊ីឆ្អែតកាលណាបាត់ពីផ្ទះទុកឲ្យម៉ែឪចាស់រែកពុះអស់ដងទឹក ធ្វើការនឹងដាំបាយរាល់ល្ងាចព្រឹកឯកូនវីរឹកលើសចវាយខុសអ្វីម៉ែឪតែងតែស្ដីប្រដៅ កូនតែងតែមួម៉ៅក្តៅក្រហាយកំហកកំហែង ទា ប្រាក់ពីឪពុកម្ដាយអត់ខ្ចីស៊ីបាយតត់ចានឆ្នាំងចោលនេះ កូនបែបបែបនេះតើសមជាកូនរបស់ម៉ែសមជាកូនរបស់ឪទេនេះជាកូនបីសាយគឺជាកូនខ្មោចព្រាយដែលតាមមកលងឪពុកតាមមកលងម្ដាយកូនត្រូវត្រឡប់មកវិញក៏លេចមើលថា យើង បានរស់រៀនពីលោកឪពុកនិងអ្នកម្ដាយមិនគួរឲ្យគាត់ក្រៀមស្វិតមិនគួរឲ្យគាត់ស្រេកឃ្លានមិនគួរឲ្យគាត់ខ្វះខាតត្រឹមតែសម្លៀកបំពាក់ ទោះជាអត់លុយកាក់មិនមានទ្រព្យសម្បត្តិដូចគេទោះជាគ្មានលុយទិញជូនសម្លៀកបំពាក់ឲ្យគាត់ស្លៀកពាក់បានល្អត្រឹមតែមើលថែបាយទឹកតិចតួចតាមកម្លាំងទ្រព្យដែលយើងមាន ឆ្លៀតពេលបើម៉ែឪស្លៀកពាក់ចាស់ប្រឡាក់គ្រាន់តែបោកហាលបោកគ្រាន់តែយើងនឹងឯងជួយកិច្ចការសម្រាការងារស្រាលធ្ងន់ជូនគាត់ពេលដែលគាត់ឈឺយប់ប្រឡប់គួរតែ ឧស្សាហ៍មក សង្កេតគក់ច្បាច់ដាំទឹកក្តៅទឹកត្រជាក់តែប៉ុណ្ណេះគាត់សบายចិត្តណាស់ពេកហើយនេះអញ្ចឹងញាតិញោមពុទ្ធបរិស័ទយើងក្រឡេកមើលទាំងអស់គ្នាថាប្រសិនបើយើងគិតអត់ឃើញចោះពេលដែលយើងមានកូនយើងបារម្ភចំពោះកូនយើងនេះយើងភ័យព្រួយខ្លាចកូនយើងអត់យើងភ័យព្រួយខ្លាចកូនយើងឃ្លានយើងភ័យព្រួយខ្លាចកូនយើងនឹងឯងលំបាក យើងព្រួយយើងបារម្ភយើងគិតពីកូនយើងយ៉ាងនឹងហេតុអីមិនក៏មិនគិតថយក្រោយបន្តិចទៅលើពុកម្ដាយរបស់យើងថាតើគាត់ធ្លាប់មានទង្វើការគិតគូរយ៉ាងល្អិតល្អន់ដូចជាខ្ញុំគិតគូរល្អិតល្អន់ដល់កូនខ្ញុំដែរឬទេបានស្ដាប់លើពាក្យពោលត្អូញត្អែរៀបរាប់ពីម៉ែរងលំបាកច្រើនទុកព្រោះកូនឥតស្រានស្រាអោក្តីលំបាកច្រើនហួសស្ដី ព្រះពុទ្ធត្រាស់ថាមហាគុណគុណមានទម្ងន់លើសផែនដី បើកូនណាយល់ពិតជាប្របីតបគុណម្ដាយថ្លៃនោះជាបុណ្យធំពេលបានស្ដាប់ពធលោកទេសនាគិតពិចារណាគិតចង់យំលោកប្រៀបថាទួងមាសប៉ុនភ្នំមិនមានទំហំស្មើគុណឪពុកស្មើគុណម្ដាយឥឡូវខ្លួនឯងមានកូនវិញម្ដង ចិត្តគិតភ័យផងព្រួយខ្វល់ខ្វាយនឹកឃើញថាខ្លួនឯងធ្លាប់ធ្វើបាបម្ដាយអោកម្មទាំងឡាយសូមស្មាលាឥឡូវនេះយើង តាំងចិត្តស្មាលាវន្តាថ្វាយបង្គំជូនសំភារៈស្រោចសកលថវេរីជូនលោកឪពុកនិងអ្នកម្ដាយគឺជាគំរូដ៏ល្អសម្រាប់កូនរបស់យើង សម្រាប់បុត្របុត្ររបស់យើង ដែលជាទំពាំងស្នងរិស័យកូនប្រុសស្រីនឹងយកគំរូតាម ដែលឪពុកដែលម្ដាយនឹងឯងចេះធ្វើទង្វើល្អចំពោះជីដូនជីតារបស់គេចឹងកាលណាដែលយើងធ្វើគំរូចំពោះឪពុកម្ដាយរបស់យើងកូនកូនរបស់យើងវានឹងចងចាំកូនកូនរបស់យើងនឹងឃើញគំរូយ៉ាងដូច្នោះគ្នានឹងបន្តធ្វើសេចក្តីល្អដូចជាឪពុកម្ដាយធ្វើល្អចំពោះយាយតារបស់ខ្លួនចឹងណាញាតិញោមណា នេះជាផលនេះជាអានិសង្ឃនេះជាគុណសម្បត្តិរបស់យើងគ្រប់គ្នាដែលធ្វើជូនចំពោះលោកឪពុកនិងអ្នកម្ដាយប៉ុណ្ណាអនុមោទនី ថ្មលើកឡើងប្រមាណប៉ុណ្ណេះมันមានជាវក្ខាពឹស្ដាជ្រាវជ្រៅឬក៏ធေါ်ប្របាក់យល់ឬក៏ធေါ်ឯណាជាគាថា លើកមកទៅតាមប្រពុតដីកាទេក្រនតែការលើកឡើង នៅកំណាប់ការពាក្យនៃការអប់រំដែលចង ផ្ដុំដោយលោកអ្នកប្រាជ្ញក្រៅរំលឹកទៅដល់កូនប្រុសកូនស្រីប្រមាណប៉ុណ្ណេះប្រសិនបើមានការឆក់លវែងសំដែងទៅមិនពីរោះឬក៏ការសំដែងទៅមានការតោះអធិស្រ័យបករណាព្រះមហាថៃឬក៏ញាតញោមយ៉ាងណានោះក៏សូមខន្តីអភ័យទោសដល់ខ្ញុំបករណាអាត្មាភាពផងហើយពេលវេលាដ៏សមគួរនេះ ក៏សូមប្រគេនដល់ព្រះមហាថែប្រសិនថានៅ ខ្វះសូមបំពេញបន្ថែមនឹងតែបើសិនជាបើលមមហើយនឹងណាក៏គ្រប់គ្រាន់តែប្រសិនបើខ្លីពេកក៏ជួយបំពេញតែបើខ្ជិលបំពេញឲ្យអាចារ្យយ៉ាងកិញក៏អដែរ ហ្នឹងអញ្ចឹងព្រោះអីដល់ម៉ោងដល់វេលាខ្ញុំកណាដែរព្រោះអំប៉ែអំប៉ែតែយូរពេកក្អែលក្អលអាសៀអាសៀចុះមុនប្រោចអូឡានមួយម្នាក់ទេហ្នឹងហើយហើយលោកឪឆ្លឹកឪស្លឹកលោកអាចារ្យមិញមិញគាត់ដើរទៅមើលថាចំមិនតាំងទេសនាយូយូតាំងពីអាឡានធំមកដល់អាឡានតូចទៅហើយសម័យថ្លៃសាំងវាឡើងកោតខ្ពស់ដល់ទៅពេលយើងវាចេះតែជ្រុះសេដ្ឋកិច្ច ចឹងហើយយើងដូរពីអាធំមកអាទូចឹងមកវាចំណេញណាញោមណោហ្នឹងហើយមិនប្រកាសថាញោមខ្សែកធំធំហ្នឹងគាត់ចូលលុយច្រើនណា5000ដូចឲ្យគ្នាព្រះញោមជាស្រ័យអភ័យទោសហ្នឹងហើយអាត្មាចេះតែលេងសើចទៅទេដោយសារតែពុទ្ធបរិស័ទយើងនៅចិត្តចិត្តចិត្តចិត្តភូមិផងរបងជាមួយ គ្នាណាញោមណាណែកុំប្រកែប្រកាន់អីប្រមាណប៉ុណ្ណឹងចោះណាសូមព្រះមហាថៃនិមន្តទៀនជ្រាប ពណ៌កណាសាធុឃើញថាអឺញោមហើយទាំងអូនទាំងឯរៀបរាប់ចាំមួយដេកយ៉ាងញោមរស់រស់ទេញោមរស់អត់រស់ដូចខ្សោយហ្នឹងឃើញថា អាទៅដាក់តិចទៀតញាប់ចប់នេះឯងទៅបានមកក្រេនឹងផងទេដឹងណាណៃចប់បានគេលេងមុនហ្នឹងញោមអាហ្នឹងហើយលោករៀបរាប់ពីទូកំហុសរបស់កូនណារៀបរាប់ពីទូកំហុសរបស់បុគ្គលដែលបទុសរាយចំពោះម៉ែចំពោះឪនឹងមកកំភ្លុះញោម បើដឹកតែឡាននឹងដឹកអត់អស់ឯញោមកុងតនើមួយប៉ិនរលនឹកឯញោមពីនេះពីនោះលើកដាក់ចេះលើកដាក់ចុះមកក៏ភ្លុះហ្នឹងហើយឥឡូវនេះរៀបរាប់ពីគុណពីសេចក្តីល្អតិចចាស់ណាយោមណាហ្នឹងអញ្ចឹងបាន ដូចកូនចៅប្រុសស្រីអីបានធ្វើបុណ្យធ្វើកុសលនេះលោកប្រៀបធៀបទៅមេត្តាបិតានឹងជាព្រះនៃកុញោមណានឹងជាព្រះនឹងលោកប្រៀបថាម៉ែឪនឹងប្រៀបដូចភ្លើងញាតិញោមស្គាល់ភ្លើងទេអ្នកអ្នកប្រៃវែងអើយអ្នកប្រៃវែង